ក្រោយពីបង្ហោះសារទំលាយមូលហេតុបានប្រមាណម៉ោង CTN យល់ព្រមសម្របសម្រួលតាម សំណើនាយពាក់មីហើយដោយ បញ្ជាឲ្យធ្វើរឿងមួយនេះភ្លាមនៅទីបំផុតភាគីថ្នាក់ដឹកនាំរបស់ CTN បានយល់ព្រម តាមសំណើរបស់តារាកំ pl ែងនាយពាក់មីហើយ បន្ទាប់ពីតារាកំ pl ែងរូបនេះនិងតារាកំ pl ែងមួយចំនួនទៀត បានប្រមានដើរចេញ នាយពាក់មីរួមនឹងតារាកំ pl ែងប្រមាណជា3នាក់ទៀតបានប្រមានដើរចេញ ពី CTN ប្រសិនបើអ្នកគ្រប់គ្រងដឹកនាំថ្មីនៅបន្តការរឹតបន្តឹងខ្លាំងពេកយ៉ាងណាក្រោយពីបង្ហោះសារទម្លាយមូលហេតុខាងលើនេះបានប្រមាណម៉ោងបន្ទាប់មកតារាកំ pl ែងរូបនេះបានសម្រេចលុបសារដែលបានបង្ហោះនោះចោលវិញ បន្ទាប់ពីមានការដោះស្រាយសមស្រប ពីថ្នាក់ដឹកនាំរបស់ស្ថានីយ៍ CTN នាយពាក់មីបានបញ្ចេញសារថ្មីបញ្ជាក់ថា ជូនដំណឹងបងប្អូនទាំងអស់គ្នា CTN បាន ដោះស្រាយសម្រួលដល់ខ្ញុំព្រមទាំងបុគ្គលិកនិងក្រុមការងារហើយអរគុណបងប្អូនទាំងអស់គ្នាក្នុងនោះដែរនាយពាក់មីក៏បានបញ្ជាក់ដែរថាក្រុមហ៊ុនបានស្នើឲ្យខ្ញុំលុបផុសវិញអរគុណក្រុមហ៊ុនសម្រាប់ដំណោះស្រាយសម្រាប់បុគ្គលិក។ ជាការកត់សម្គាល់តារាកំ pl ែងនីពាក់មីបានធ្វើការប្រមានដែលចេញពីស្ថានីយទូរទស្សន៍ CTN ទីដែលលោក បានជ្រកកោនអស់រយៈពេលជាច្រើនឆ្នាំមកនេះមូលហេតុដែលលោក បានសម្រេចចិត្តចាក់ចេញពី CTN ពេលនេះត្រូវបានលោកពាក់មីបញ្ជាក់ថាដោយសារលោកហាក់មិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មីដោយសារមានភាពរដ្ឋបិទខ្លាំងពេកតាមរយៈការបង្ហោះសារតាម Facebook តារាកំ pl ែងរូបនេះ បានលើកឡើងថា ខ្ញុំប្រហែលជាត្រូវឈប់ពី CTN ហើយបងប្អូន បើ មិនក្រុមហ៊ុនដកចេញក៏ឈប់ខ្លួនឯងដែរដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មីលោកបានបញ្ជាក់បន្ថែមថាខ្ញុំមិនចង់ចាក់ចេញពី CTN ដែល ជាផ្ទះជាទីកន្លែងផ្ដល់កំណើតសិល្បៈឲ្យខ្ញុំទេ តែខ្ញុំសុកចិត្តចេញមុខតវ៉ាខ្លះនៅរឿងដែលរដ្ឋបတ်តឹងតែងពេកធ្វើឲ្យបុគ្គលិកមានសម្ពាធ សង្ឃឹមថាការឈប់របស់ខ្ញុំនិងអ្នកកំប្លែងផ្សេងទៀតអាចធ្វើឲ្យអ្នកគ្រប់គ្រងថ្មីគាត់មានការបន្ធូរបន្ថយនៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធសូមអរគុណចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ